ខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកតកតងទៅនឹងការធ្វើ Facebook cover art អញ្ចឹងយើងចូលទៅ line size image size ដើម្បីជ្រើសរើសយកទំហំជា Facebook cover art យើង scroll ឡើងទៅលើមកវាថា Facebook cover art ហើយ OK តមកទៀតយើងចំលុប text នេះចោលហើយយើងអាចដូរ background នេះក៏បានឬក៏មានរូបភាព ផ្សេងយកមកដាក់ពីលើនឹងក៏បានដែរចឹងគឺការចុចខ្លាំង image នេះសិនដើម្បីដូរ background ដែលមានស្រាប់នៅក្នុងហ្នឹងចឹងជ្រើសរើសយក background ណាមួយដែលយើងស្រឡាញ់ខ្ញុំជ្រើសយក background មួយនេះចោលអូខេតមកទៀតយើងត្រូវជើ import import យករូបដែលយើងចង់មកដាក់ឬក៏យើង design មកបានណាបើយើងស្រឡាញ់គឺអាច design តាមបាន ជ្រើសរើសយករូបមួយចុះ take ហើយយើងទាញទៅតាមទំហំដែលយើងចង់បាននេះគឺជាទំហំនៅក្នុងដាក់បញ្ចូលទៅ background របស់យើងហើយយើងសេរីគាត់ថាសំល្មមហើយយើងធ្វើការបន្ថយ capacity opacity នឹងមកថយវាឲ្យរៀងព្រិលតិចមកគេថាប៉ុណ្ណឹងបានយើងយើងអាចសេតតាមវាយើងចង់បាន take មកតាមទៀតយើងធ្វើការ copy រូបនោះទៀតពេលដាក់បន្តបន្តគ្នាមក copy មួយទៀត យើងស្រេមើលទៅឲ្យវាស័ក្តិសមប៉ុណ្ណឹងយើងគិតថាស័ក្តិសមហើយសំមកមែនបន្តមកទៀតយើងត្រូវ import យករូបមួយទៀតដើម្បីដាក់ឲ្យវារូបឲ្យវាច្បាស់តែរូបភាពច្បាស់ម្ដងមិនយើងដាក់ជារូបបែប background ចឹងធ្វើការទាញ យើងសារ៉េទៅតាមអឺទំហំនៃ background ហ្នឹងយើងអាចសារ៉េធំជាងនឹងបានដែរសារ៉េឲ្យរឿងតូចជាងនឹងតិចទៀតបើយើងគិតថាបានហើយប៉ុណ្ណឹងយើងអាចថា color filter បានស្រេពណ៌ដែលយើងចង់បានមកយើងអាចបន្ថែមបន្ថយអរូបភាពហ្នឹងកាន់តែស្រស់ស្អាតទៀតបាទ យើងគិតថាស្រាញ់ពណ៌រូបភាពបែបណាយើងអាចស្រេតាមនឹងបានខ្ញុំគិតថាយកបែបធម្មធម្មជាតិទៅចុះរឿងខៀវពេកចឹងខ្ញុំបថយរឿងពណ៌ដូចធម្មជាតិចុះអូខេតោះមកទៀតយើងបានរូបប៉ុណ្ណឹងហើយយើងទៅដាក់អក្សរភ្ជាប់ជាមួយមកដើម្បីឲ្យមានភាពតាក់ទាញ ខ្ញុំសរសេរជាភាសាអង់គ្លេសចុះដាក់ថាម៉ាក់អាមរ៉ាអនឡាញសອບអនឡាញសອບ click done click okay ចឹងយើងអាចទាញមកបានណាទាញយើងដាក់កន្លែងណាមួយគឺថាយើងដាក់ចំពាក់កដាលតាមទៀតយើងអាចបន្ថែមបន្ថយបានដាក់ពណ៌ក៏បានយើងអាចដាក់ stroke ក៏បានតែតាមពេលចាំមកខ្ញុំដាក់ stroke ចុះហើយ enable ហើយជ្រើសយកពណ៌ stroke តាមមួយយើងចុចចិត្តបន្តមកទៀតខ្ញុំធ្វើការ copy tag នឹងមួយទៀតដើម្បីដាក់ជាភាសាខ្មែរម្ដងហើយវាដូចគ្នាម៉ាក់អាមរ៉ា online shop online shop ប់ណាសពប៉ុណ្ណឹងបានហើយចុច click done click ok ចុចទាញមកយើងអាចដូរ font ដូរ font សិនយើងជ្រើសយក font ណាមួយដែលយើងចង់បានយក font ធំនេះចុះ click ok ហើយយើងធ្វើការដូរពណ៌ stroke ក៏ stroke ដែរមែនវាមើលទៅលិចធ្លោវាអាចទាញទំហំមួយទៀត TT size ប៉ុណ្ណឹងបានហើយចេះ take មើលកន្លែងណាថាมันសមយើងអាចទាញតាមនឹងបានស្រេតាមនឹងបានខ្ញុំគិតថាប៉ុណ្ណឹងអាចយកបានហើយ ចឹងយើងចាប់ដើម sale តែម្ដងទៅយើងចុចកន្លែង sale ចុច sale as image ហើយជ្រើសយក page file ដែលច្បាស់ល្អនោះគឺ high ឬក៏ very high คลิก high ហើយយើងអាច sale បានប៉ុណ្ណឹងអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ